ហ្នឹងហើយអឺមពាក់ព័ន្ធនឹង ផ្លូវកាយបើយើង និយាយពីពេទ្យក៏មានច្រើនដែរមែនទេហើយបើនិយាយពី symptom symptom គឺអារោគសញ្ញា ផ្លូវកាយមានបណ្ដាប់ពិនិត្យច្រើនប៉ុន្តែផ្លូវចិត្តមិនសូវមានបណ្ដាប់ពិនិត្យទេ មានពេលខ្លះមើលអត់ដឹងទេនៅសុកសុកមនុស្សទៅណាកាន់កំភ្លើងបាញ់គេបាញ់អីក៏មានដែរហ្នឹងហើយអញ្ចឹងបានបញ្ហាផ្លូវចិត្តដូចម៉ែនិយាយមិញអញ្ចឹងក្នុងលោកគេទល់មនុស្សនឹង ខុសប្រក្តីទល់មនុស្សនឹង stress ច្រើនទល់មនុស្សនឹងធុញថប់ ច្រើនមនុស្សនឹងលែងចង់មត់ចង់កឬក៏មួម៉ៅច្រើនអីចឹងទៅបាទគេចាត់ទុកថាជាជំងឺផ្លូវចិត្តប៉ុន្តែមេគាដែលព្រះអង្គរកឃើញថារាល់អកុសលធម៌ទាំងអស់សិតតែជាជំងឺជំងឺផ្លូវចិត្តដែលកប់បីកំណត់ដឹងពោះពួកអាអាខ្លាំងហ្នឹងវាទៅម្ដងបន្តិចបន្តិចបន្តិចបន្តិចផ្លូវចិត្តហ្នឹងខឹងក្រោតអីនេះសិតតែជំងឺហ្នឹងហើយអាចង់បានហៅថាបាបិច្ឆៈ ចង់បានលើសប្រមាណក៏ជាជំងឺដែរបើមិនអញ្ចឹងមិនមែនមនុស្សទៅលងក្នុងលបែងទេមនុស្សលងក្នុងលបែងមកពីមនុស្សមិនល្មមហ្នឹងហើយវាស្ទើរចិត្តណាស់ប្រាក់ខែបានតិចពេកធ្វើការងារហត់ពេកចង់បានស្រួលស្រួលហ្នឹងសិតជំងឺហើយឲ្យតែចូលຕົកលបែងអាក្តីសម័យឃើញលុយទង្គិបទង្គិបហ្មងណាអា ក្តីសម័យបានលុយហ្នឹងអាហ្នឹងជាជំងឺដែរជារោគផ្លូវចិត្តដែរប៉ុន្តែមនុស្សអត់ងាយឃើញថាជារោគទេហើយដូចអឺថ្មីថ្មីនេះនៅស្រុកខ្មែរគេហៅ OL football មិនហ៎ឃើញគេផ្សាយហ៎បើមនុស្សអត់កើតជំងឺជំងឺលោភលន់ទេក៏មិនងាយទៅទៅចាញ់បោកអារឿងហ្នឹងដែរពួកដាក់លុយទៅ គឺថាឆាប់បានឆាប់បានឆាប់បាន ហើយដើរតាមមាគាប្រពុតអត់ងាយចេះចាញ់បោកទេព្រោះមានអាសន្តោសហ្នឹងអាសន្តោសហ្នឹងការចេះគ្រប់គ្រាន់ចេះត្រេកអរចំពោះរបស់ ដែលរួបបានមកដោយធัวឃើញទេវាមិនលឿនមែនប៉ុន្តែមិនចេះក្លាប់ទេបើនិយាយឡានហ្នឹងណាដូចអាទិសភ្លើងទៅទ្រឿនទ្រឿនប៉ុន្តែងាយឈប់ឯងងាយដួលឯង កុំទៅចេញតាមអាវីវវីវវីវផាំងខ្ទេចណាអញ្ចឹងពាក្យថារោគផ្លូវចិត្តតាមមេគាពធសំបីគ្រាន់តែយល់ខុសហ្នឹងក៏ឈ្មោះថាជំងឺដែរអញ្ចឹងគ្រាន់តែយល់ខុសចាកសេចក្តីពិតហ្នឹងក៏ឈ្មោះថាជំងឺ ដែលត្រូវព្យាបាលដែរព្រះអង្គប្រៀបដូចជាសដែលមុតមុតជាប់ហើយមានងៀងទៀតណាហើយយើងជឿខុសផ្សេងផ្សេងហ្នឹង ជាពិសេសសកាយតិថិនឹងឯងដូច្នេះបើនិយាយពីជំងឺផ្លូវចិត្តមួយតាមមេគាប្រធននោះល្អិតល្អន់មែនតែនហើយនៅពេលដែលយើងឃើញទៅដល់អកុសលធម៌ឬក៏កុសលធម៌ដែលកើតឡើង នៅក្នុង ជីវិតប្រចាំថ្ងៃរឿយរឿយរឿយរឿយរឿយរឿយអាភិបតានតឹងហ្នឹងវានឹងអស់ទៅដោយមិនដឹងថាវាអស់ពេលណាដែរចឹងបាន មានពេលខ្លះញាតិញោមគាត់គ្រាន់តែមាន feeling ថាធូរប៉ុន្តែគាត់ ក៏មិនដឹងថាវាអស់ពេលណាដែរដូចកាលដែលអាត្មាទៅកន្លែងណាធ្វើកឋិនផាកអីគេកន្លែងផាកធ្វើកឋិនបើដិនផាកคลิปមួយបន្តិចញោមម្នាក់គាត់មកជួបអាត្មាគាត់ថាคลิปនោះអាត្មាប្រហោះដែរគាត់ថាទុករបស់គាត់ ពីមុនមកគាត់ថាភ្នំពីរដូចជាមិនធ្ងន់ដល់ទុករបស់គាត់ទេ ចឹងណាប៉ុន្តែដល់ពេលគាត់ស្ដាប់យូរយូរយូរទៅវាយល់ដល់យល់ទៅគាត់ថាអាអាទុករបស់គាត់នេះវាមិនដឹងទៅណាទៅ ហើយអត់ទាំងប្រឹងផងអត់ប្រឹងលះទេបានអីប្រឹងលះព្រោះអាតួលះតួបញ្ញាតាដល់ពេលយើងស្ដាប់ទៅកុសលធម៌វាកើតទៅបញ្ញាវាចម្រើនឡើងតួបញ្ញាហ្នឹងវាទៅបំភ្លឺផ្លូវចិត្តហ្នឹងឲ្យវាវាភ្លឺដល់ភ្លឺទៅយើងមានតੰណាទីព្រោះតួតੰគឺតួអកុសលទេឃើញទេ តួតោសៈតាតួតឹងយើងរៀនដឹងហើយតួតឹងចិត្តហ្នឹងគឺតោសមូលចិត្តហ្នឹងហើយចិត្តដល់បញ្ញាកើតវាទៅកំចាត់អាហ្នឹងវាមានទភាពស្រាលគាត់ថាមិនក៏ស្រាលអស់លីងអញ្ចឹងគាត់សួរអញ្ចឹងពីមុនគាត់ព្យាយាមតែវាតឹងខ្លាំងណាស់ប៉ុន្តែស្ដាប់យូរយូរទៅគាត់ថាស្រាប់តែស្រាលមិនដឹងទៅណាអស់ទៅអីមិនស្រាលបើបើបើការយល់វាកើតឡើង តួបញ្ញាកើតឡើងតួកុសលធម៌កើតឡើងស្រាលហើយគ្មានមក stress អីទេអញ្ចឹងបើថាលោកសង្ឃណាមកនិយាយទៅ stress ណាស់អូគ្មានយល់ធម៌អីទេអ្នកយល់ធម៌មិនចេះ stress ទេហើយកណៈ stress មានតែអត់យល់ហើយពេល stress កុសលធម៌វាអត់កើតតែកាលណាកុសលធម៌កើតអត់ចេះ stress ទេ អញ្ចឹងតែយើងមិនយល់ពីការបរៀនរបស់ពុទ្ធទេ យកគុណសម្បត្តិរបស់ខ្ញុំខំធ្វើតបុណ្យមិនក៏ខ្ញុំជួបតពិបាកអានឹងធ្វើតកាយវិការទេអត់បុណ្យមែនទេទេ មើលថ្ងៃណាញោមម្នាក់នៅអាមេរិកគាត់សួរដូចមិនសុខចិត្តណាគាត់ថាគាត់ជាមួយនឹងប្តីគាត់ចូលវត្តតាំងពីក្មេងជួយវត្តនឹងណាណីមិនក៏ប្តីគាត់អាយុខ្លីដូចមិនព្រមដូចមិនព្រមហ្នឹងហើយ ក៏ធ្វើតប៉ុនមិនក៏ចឹងចឹងគង់ដូចដូចមិនសុខចិត្តសោះប៉ុនហ្នឹងវាអត់ជួយអញ្ចឹងចុះនឹងហើយដែលយើងធ្វើប៉ុនមិនយល់ប៉ុនឃើញទេអញ្ចឹងបានថ្មចេះតែនិយាយថាក្រៅពីប៉ុនណាញាតិញោមដឹងបានធ្វើភាកច្រើនដូចជំនួយមិនក៏ទៅមើលហាងឆេងដែរមុនទិញហាងមិនក៏ទៅមើលថាមានភ្ញៀវអត់ដែរប៉ុនមានតប៉ុនមួយតថាប៉ុនម៉ាត់ធ្វើហ្មង ហើយមិនដឹងថាម៉េចទេដល់ចាស់ទៅវាកើតទុកកើតម្បាបោបាច់ខ្ញុំធ្វើតែប៉ុនអាត្មាថាប្រហែលជាមិនបានធ្វើប៉ុនទេធ្វើតែពិធីទេដឹងធ្វើតែតាមទម្លាប់ទេដឹង ចិត្តប៉ុនកើតខ្ញុំសពរៀនអភិធម្មដឹងហើយតួប៉ុនគឺតួមហាកុសលតួមហាកុសលបើនិយាយពីអវេទនាផ្លូវចិត្តវាមានតែ3ទេសមណោះតោមណោះឧបេខាណាយើងគម្របអាផ្លូវកាយនិយាយផ្លូវចិត្តណា សោមនស្សតោមនស្សឧបេខាសោមនស្សនឹងគឺរីករាយរីករាយមានពីរប្រភេទរីករាយក្នុងកុសលក៏មានអកុសលក៏មានប៉ិនបតោមនស្សមានតែអកុសលទេតោមនស្សគឺតោសមូលាចិត្តតោមនស្សបដិខៈថ្នាំងថ្នាក់តឹងចិត្ត stress អីហ្នឹងមួយទៀតឧបេខាកុសលក៏មានអកុសលក៏មានប៉ុន្តែបើយើងនិយាយពាក្យថាបុណ្យតទេអត់ដែលកើតមួយតោមនស្សទេឃើញទេ មហាកុសល8គឺមានតែសោមនស្សហើយនិងឧបេក្ខាចឹងឲ្យតាបុណ្យកើតឬក៏មហាកុសលកើតបើទោះជាមិនរីករាយក៏ធម្មតាដែរឲ្យតាបុណ្យតែដល់ថ្នាក់កើតទុកវិញមិនបុណ្យទេអញ្ចឹងមិនស្មានជាថាបើកើតទុក គ្មានអីជាងធ្វើបុណ្យទេប៉ិនឲ្យប្រកាសថាបុណ្យមែនទែនចិត្តបុណ្យមែនទែនអាត្មាមិនឲ្យធ្វើពិធីណាកសាងចិត្តបុណ្យមែនទែនគឺ ផ្ដើមដោយការយល់ត្រូវ យល់ពាក្យពុទ្ធតែមកកលាស់គាថាមកគាថាស្វាងចេះ ពីព្រោះសេចក្តីជ្រះថ្លាវាកើត ហើយតែសេចក្តីជ្រះថ្លាកើតអត់មាន stress no more stress អញ្ចឹងបានអានៅម្នាក់ឯងក៏មិនអីដែរតែអាន ពាក្យព្រះអង្គពិចារណាខ្លឹមសារធម៌តន្តិច clean មកដូចដូចដូចអា anti virus ចឹងហ្នឹងហើយបាទបាទ ហើយដូចកំពុងតែស្វែងរកសេចក្តីសុបាយអីផ្សេងផ្សេងហ្នឹងសើរោគផ្លូវចិត្តតាអាទៅកន្លែងក៏ដុងក៏ដាំងក៏ឈិញក៏ឈុងសើរោគផ្លូវចិត្តតាតែបន្តិចទៅវាវាកន្លែងហ្នឹងធ្វើលែងបានមកដេកឈឺផ្តិផ្តិមកគឺស្ដាយអាហ្នឹងឯងបើអង្ការទៅហ្នឹងអត់ដឹងថាកំពុងតកមេរោគឯងមេរោគសិនតែមេរោគហ្នឹងហើយ ប៉ុន្តែធ្វើម៉េចបើសត្វលោកយើងកើតមកនៅក្នុងភ្នក់ភ្លើងហ្នឹងដូចដូចមួយមៀចអញ្ចឹងពេលហើទៅចូលហ្នឹងជាគិតថាខ្លួនឯងទៅរកកន្លែងសុខថតទេបន្តិចងាប់ហើយបន្តិចខ្លោចស្លាប់អស់លើហើយហើយលេងក្ដុំក្ដាំងកន្លែងស្អីស្អីទៅផឹកស្រាបំបត្តិទុកអីហ្នឹងអត់ទេកំពុងសាងប្លង់ទុកផឹកទៅអស់លុយទៅអស់ពេលវេលា ទៅ បាត់សុភមង្គលក្នុងគ្រួសារទៅកើតអំពើហឹង្សា ទៅ ខូចសុខភាពទៀត ប៉ុន្តែគេកំពុងប្រព្រឹត្តថាកំពុងទៅរកសុខថាអត់ទេមែនទេកំពុងសាងផ្លូវទុកចឹងបានជាប់នៅក្នុងសារាហ្នឹងអាតួជាប់នៅក្នុងរសជាតិសារាហ្នឹងអង្គធើគឺលោភៈលោភៈគឺតណ្ហាកំពុងសាងប្លង់ដែលនាំឲ្យកើតទុកមែនមែនកន្លែងបានសុខទេអត់ទេចឹងគិតប៉ុណ្្នឹងចុះណា